ប់ចូលគេណាបងក៏ឆាប់ចូលគេដែរប៉ុន្តែហាមលេងឆាតជាមួយស្រីតាអូនដឹង គឺអូនលុបចោលហើយសូម្បីតែមួយស៊ីកក៏អត់បានដែរលឺបាទលោកស្រីបាយបាយ ឈប់សិនខ្ញុំមានរឿងចង់និយាយជាមួយឯងម៉ាក់ជំរាបសួរបាច់គូសំច្រើនទេខ្ញុំចង់សួរឯងឲ្យច្បាស់ឯងគិតច្បាស់ហើយដែលចង់ឲ្យកូនស្រីខ្ញុំលំបាក បាទខ្ញុំមិនអាចចេញមុខទៅប្រឆាំងជាមួយកូនស្រីខ្ញុំបានទេតែក្នុងនាមខ្ញុំជាម្ដាយខ្ញុំចង់និយាយជាមួយឯងនិយាយត្រង់ទៅកូនស្រីខ្ញុំមិនស័កសមជាមួយនឹងឯងសូម្បីតែបន្តិចកូនខ្ញុំស័កសមជាមួយនឹងមនុស្សប្រុសណាដែលមានស័កយុះច្បាស់លាស់ជាងនឹងហើយមិនមែនជាអ្នកដែលធ្វើការក្រុមហ៊ុន ប្រាក់ខែរបស់ឯងអាចឲ្យកូនខ្ញុំរស់នៅស្រុកស្រួលបានអត់ តែតែខ្ញុំស្រឡាញ់ណៃកុំប្រើពាក្យថាស្រឡាញ់បើឯងមិនទាន់ស្គាល់ច្បាស់នឹងពាក្យថាស្រឡាញ់ចាំខ្ញុំប្រាប់ការស្រឡាញ់សម័យនេះណាតើតែឯងមានផ្ទះមានឡានមានវិឡា មានគ្រប់បែបយ៉ាងឲ្យកូនស្រីខ្ញុំចាំឯងមកប្រើពាក្យថាស្រឡាញ់សម្បត្តិត្រឹមឯងជិះម៉ូតូកញ្ចាស់ហ្នឹងដែរឯងមកនិយាយពាក្យថាស្រឡាញ់កូនស្រីខ្ញុំអនាគតកូនស្រីរបស់ខ្ញុំនៅវែងឆ្ងាយខ្លាំងណា នេះនៃអ្នកមីងមានន័យថាបាយគ្នាទៅបាយគ្នាទៅបាយគ្នាទៅបើឯងស្រឡាញ់កូនខ្ញុំឯងត្រូវតែបែកគ្នាជាមួយកូនខ្ញុំស្រឡាញ់គឺលះបង់អាត្មានិយមគឺអោបកសោបខ្ញុំសង្ឃឹមថាឯងនឹងយល់បាទខ្ញុំយល់ហើយ